កាត់អីនឹងមិនអត់គេអញ្ចឹងអូនគឺអូនយកសពឃើញម៉ែម៉ែគាត់កែងបេះដូងពេលនឹងមិនដឹងថាគាត់មិនហើយទេនេះ ơi mà nãy thế nào mai hồi nãy phải chơi sập bài chết phong bây giờ để hồi nãy tranh vì tiền chết phong ta cũng cất chăn cây với nhá ta cây với តែចេះណាបងមកតាបងគិតថាលេងបានជួបម្ដងតាបងណែអត់មកបងទៅរកកន្លែងរោងការហ្មងចាអូនប្រាប់ហើយតាអូនទុកចិត្តស្លាប់ណាស់ក៏អូនមិននៅជាមួយនឹងមនុស្សដែលអូនមិនស្រឡាញ់ដែរគេណែស្លៀកពាក់អញ្ចឹងមកតិចគេចាប់អារម្មណ៍មកណាអត់ទេអត់មានណាគេចាប់អារម្មណ៍ទេប៉ុន្តែអូនគិតថាយើងគួរតែទៅទៅណាឥឡូវហ្នឹងបាត់អូនអ្នកផ្ទះប្រហែលជាច្បុកច្បល់អស់ហើយតោះណែពាក់អោនេះមកបងឡើង ចាំថាទោះអូនត្រីញ៉ាំអំបិលញ៉ាំប្រហុងអូនអាចញ៉ាំបានជាមួយបងទាំងអស់អូនសុខចិត្តរស់នៅស៊ីអត់ស៊ីឃ្លានជាមួយនឹងមនុស្សប្រុសដែលអូនស្រឡាញ់ប្រសើរជាង ដែលអូនទៅរស់នៅជាមួយនឹងមនុស្សប្រុសដែលអូនមិនបានស្រឡាញ់រចនានេះអូនអត់ថាអីបងទេដែលអូនរត់តាមបងទាំងតែដឹងថាបងគ្មានអីសោះជាប់ខ្លួននេះហើយតទៅនេះ ក៏ពួកយើងទាំងពីរនាក់មិនដឹងថាជួបរឿងអីទៀតទេអូនឯងតែមើលតែបងពេលនេះដឹងហើយហេតុអីហេតុអីក៏បងនៅតែសួរអញ្ចឹងទៀតហេពួកយើងពេលនេះជាប្តីប្រពន្ធនឹងគ្នាហើយតាអូនទៅថាអីបានបានរស់នៅជាមួយបងប៉ុណ្ណឹងណាអូនក៏ពេញចិត្តនៅតែហើយកុំថាឡើយផ្ទះមួយនេះតូច ទោះតូចជាងនឹងណាក៏អូនពេញចិត្តរស់នៅជាមួយបងដែរបងអរគុណណាស់ដែលអូនឯងគិតបែបនេះណាហើយបងសន្យាថាចាប់ពីថ្ងៃទៅបងនឹងខំរស់ស៊ីហើយនឹងរមហូបឆ្ងាញ់ឆ្ងាញ់ឲ្យអូនញ៉ាំរាល់ថ្ងៃណាហើយចំណាយអូនគ្រាន់តែអង្គុយចាំធ្វើមហូបឲ្យប្តីហូបទៅបានហើយណាឮនៅហើយចាអូនអរគុណបងហើយណាអូនមិនហ៊ានគិតសោះបើសិនជាយប់នេះ អូននៅក្នុងបន្ទប់ជាមួយនឹងប្រុសផ្សេងនោះអើយបានហើយជុំលើកទៅណា តែជុំនេះបងចង់បានកូនមួយអូនប៉ុន្តែចង់ដាក់កូនយើងឈ្មោះមិនដែរណា យើងចាស់ផ្ទះចាស់ផ្ទះអើយនៅដែរហ្នឹងទេតាណាអស់ស្ងាត់ហ្នឹងអូបងអ៊ុយមានសួរបាទសួរក្មួយហើយពូសុំអង្គុយបាត់ហត់តិចបានទេក្មួយចាចាពូអញ្ជើញអឺអេផ្ទះនេះជាក់ស្រួលណាណាហើយក្មួយទៅមកនៅនេះបានមិនដែលឃើញមុខអញ្ចឹងចាពូខ្ញុំទៅតែមកនៅហ្នឹងហើយពូអញ្ជើញទៅណាមកណាវិញហ្នឹងអូពូធ្លាប់ដើរកាត់ ទៅមកហ្នឹងរកទីតាំងថតពូខាងនេះក្រុមការងារថតកុនខាងសាស្ត្រាហ្នឹងអូចាពូឃើញដូកោដែរប៉ុន្តែអត់ហ៊ានសួរមិញអញ្ចឹងពូអង្គុយលេងសិនខ្ញុំទៅយកទឹកឲ្យពូភាសាបាទបាទអរគុណពូអេកូនគេរុះរាយអាជែកផ្ទះជែកស្រួលអឺផ្ទះតូចមែនតែមាន ពោអូអរគុណមួយបាទបាទអរគុណចាខាងសាច់រឿងរបស់សាស្ត្រាល្អល្អមើលច្រើនណាស់ពូអូហ្នឹងហើយគាត់គាត់សរសេររឿងល្អល្អមើលណាស់ហើយដើរថតបានច្រើនហើយតើចាឥឡូវមកមើលទីតាំងថតរឿងក្រោយអពូបាទបាទហ្នឹងហើយមកមើលទីតាំងថតរឿងក្រោយក្រុមការនេះគាត់គង់សរសេររឿងអីចឹងបានមកដើររកទីតាំងថតហ្នឹងណាចាពូ ឲ្យមកពីណាអាណាគេឲ្យមកអាណាគេឲ្យមកឆាន់ឆាន់បងឆាន់ជប់សិនចោលជប់សិនបងឆាន់តែមិនក៏ថារឿងគ្មានសារធម៌អញ្ចឹងហ៎សារធម៌សារធម៌អីហ៎កាន់ចង់វាជួយវាមែនណាទុំទៅមកបានពីមួយថ្ងៃសោះស្គាល់ញាតបាត់ជួយប្រុសទៀតណាទីវាទៅប្រាប់អើយគេថាគួយពូពូមិនមែនដូចក្មួយឯថាអញ្ចឹងទេពូគឺខាងក្រុមការងារថតកុនខាងសាស្ត្រាទេពូដើររកទីតាំងថតកុនទេគួយថតកុនទីវាទៅសេរឿងយើងទៅចាក់ក្នុងទូទួលទៅ ចេញឆាប់ចេញអូយណាក់ឆាប់ពូពូសំតើខ្ញុំសំតើជំនួសប្តីខ្ញុំហឹងគាត់ប្រហែលជាមកមកពីខាងក្រៅហើយពូចេញទៅសិនណាកូនណាសំតើពូចេញអូយឆាប់បានហើយអើយអើយមកមកនិយាយគ្នាដឹងរឿងនេះបងឆាន់នេះបងកើតអីហ្នឹងហ៎តែខាងអ្នកណាគេមកបានមករករឿងគេអញ្ចឹងណែ វានោះជាមនុស្សមិនល្អខំរាប់អានពួកវាទៅណាទីប្រយោជន៍រឿងយើងទៅសេពេញផ្អើពេញប្រទេសទៅណានេះបងឯងនិយាយស្អីណាគ្រាន់តែទឹកមកផ្ទាល់ឲ្យពូនឹងក៏ប្រសាសឹងនេះបងឯងដូចគិតច្រើនពេកទេនេះមែនហើយមិនបងទៅធ្វើអញ្ចឹងដើម្បីពួកយើងតាអូនឯងមិនដឹងទីពួកវាយករឿងនឹងទៅសេមិនផ្អើពេញប្រទេសហើយណាតែបងឯងគិតនេះណែបងឲ្យធ្វើអីធ្វើនឹងទៅហើយចាប់ពីថ្ងៃហ្នឹង ហាមចេញទៅណាទាំងអស់អូនឯងត្រូវសង្ងំក្នុងផ្ទះណែនេះបងធ្វើអញ្ចឹងមិនជ្រុលពេកទេអីអូនមិនកូនចាបដែលឲ្យបងយកមកដាក់ត្រង់អញ្ចឹងឯណាបងអត់ដឹងទេបងឲ្យធ្វើធ្វើទៅណែហើយមួយទៀតចាប់ពីថ្ងៃនេះប្រុសប្រុសទាំងអស់ហាមនិយាយមួយគេទាំងអស់ណាសូម្បីតែប្រុសចាស់ប្រុសក្មេងក៏ដោយគឺមានតែបងម្នាក់ដឹងអត់យល់ទេនេះគ្រប់ពេលបើឯងគិតថាឲ្យតែពេលដែលខ្ញុំទៅនិយាយជាមួយនឹងមនុស្សប្រុសខ្ញុំតែងតែមានតំណែងល្អជាមួយនឹងពួកគេទាំងអស់អញ្ចឹងហ៎ គេបងគិតថាខ្ញុំនេះជាមនុស្សស្រីបែបម៉េចហ៎បងមិនដឹងទេបងឲ្យធ្វើអីអូនឯងធ្វើនឹងទៅអូនណានេះនេះអូនឯងខឹងបងមែនណាឲ្យបងសុំទោសផងណាបងធ្វើអញ្ចឹងគឺ គួរតែបងស្រឡាញ់អូនបងខ្លាចអូនឯងទៅចោលបងអូនឯងទាំងអស់ណាបងបងខ្លាចបងប្រុសគាត់ទាំងអស់ណាវាចរិតមិនល្អធ្វើមិនទៅណាបងធ្វើនេះគឺដើម្បីឲ្យពួកយើងនៅជាមួយគ្នាបានយូរអូនឯងកុំខឹងបងណាបងទុំទោណាឥឡូវអូនទៅដាំបាយបាយទៅងត់ទឹកហើយ ជាចឹងអស់ហើយកុំប្រាប់បងថាណៃអត់ចេះធ្វើអីសូម្បីតែអាំងត្រីម៉ែណៃនៅផ្ទះអូនតែចេះធ្វើអីផង ហើយឥឡូវក៏ដូចគ្នាគ្មានចេះធ្វើអីក្រៅពីស្រឡាញ់បងមិនអីទេណាដបងវាលំបាកចឹងហើយហើយបងសុំទោសផងណាបងគិតថាយូរយូរទៅអូនឯងប្រកាសជាស៊ាំហើយហើយនឹងធ្វើប្រកាសជាឆ្ងាញ់យ៉ាងហ្នឹងណា ឡើងខ្លោចឡើងខ្មៅញ៉ាំកើតអត់អីទេអឺឆ្ងាញ់តាលវិញលវិញតិចតិចចឹងឆ្ងាញ់ណាមកអូនឯងសោតបងបញ្ចុកឲ្យណាអត់ញ៉ាំញ៉ាំលវិញណា មើលមើលជួយដែរតិចមិនអីទេនិយាយទៅឲ្យតែរបស់ណៃធ្វើញ៉ាំទោះល្វីងឬញ៉ាំអត់កើតក៏ដោយក៏បងញ៉ាំបានដែរជាពិសេសបងចង់ញ៉ាំតែស្នាដៃបងណៃមួយណាបងតែញ៉ាំបាយប្រយ័ត្នតែស្នាអឺបងមកចុកអឺអឺ ពូម៉ាក់ហើយចង់ដឹងរឿងម៉ាក់គ្នាអត់ថាយប់ឡើងគាត់ធ្វើគេមួយប៉ាថ្មីមកគ្នាចាំយើងប្រាប់មានទាំងសលេងមានទាំងរូបភាពនិយាយរួមទៅបើហើយចង់ដឹងឲ្យច្បាស់ណាចាំថ្ងៃណាហើយមិនដេកមួយឯងមកលោកតាណាម៉ែមានរឿងចង់និយាយមួយកូន ម៉ែមានរឿងអីចង់និយាយទៀតអីអូម៉ែចង់មកនិយាយរឿងដដែលដដែលហ្នឹងទៀតមែនម៉ែទៅវិញខ្ញុំមិនចង់ស្ដាប់ទេរបៀបកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យផ្ដល់មៃឡូដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យ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 ម៉ែម៉ែថាអីហ្នឹងងាប់មកម៉ែសុំបងណាចនាកូនឯងស្ដាប់តាមម៉ែរឿងមួយទៅណាគឺកូនឯងឈប់តាក់តងជាមួយអាឆាន់ទៅម៉ែម៉ែខកឡើងសិនមកម៉ែគិតថាម៉ែធ្វើអញ្ចឹងហើយខ្ញុំព្រមធ្វើតាមការសុំរបស់ម៉ែមែនម៉ែទ្រាំកំណត់គិតអីមិនយល់ទេម៉ែចង់ឲ្យរចនាជឿម៉ែគឺឯងឈប់តាក់តងជាមួយអាឆាន់ទៅ ស្ដាប់តាម៉ែម៉ែជាមនុស្សចាស់ឆ្លងកាត់រឿងរ៉ាវច្រើនម៉ែមើលដឹងម៉ែមើលដឹង ថាអាឆាន់ហ្នឹងវាមិនមែនជាមនុស្សល្អទេណាកូនអ្នកដែលកើតមុនអ្នកឃើញពលឺថ្ងៃមុនណាមិនប្រកាសថាមើលមនុស្សច្បាស់ដឹងទេខ្យក់ខ្វល់ខ្ញុំស្រឡាញ់បងឆាន់ខ្ញុំត្រូវតែរស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ម៉ែមិនបាច់មករៀបរៀងខ្ញុំទេខ្ញុំអាចតាមម៉ែបានគ្រប់យ៉ាងទាំងអស់តែរឿងនឹងមួយខ្ញុំសុំ ខ្ញុំថោមឯណាម៉ែខ្ញុំចេះដឹងអ្វីដែលល្អអ្វីដែលអាក្រក់ឯងខ្ញុំសូមរើសដៃគូជីវិតដល់ខ្លួនឯងកុំចឹងអីណាកូនណាវាគឺជាមនុស្សខកខើណាស់បើវាជាមនុស្សល្អគឺម៉ែមិនខាត់ខាំងដៃគូជីវិតរបស់កូនទេម៉ែខ្លាចខ្លាចកូនទៅនៅជាមួយវាហើយគ្មានក្តីសុខណាកូន ឥឡូវម៉ែសុំកូនម្យ៉ាងគឺសុំឲ្យកូននឹងរៀបការជាមួយនឹងមនុស្សប្រុសម្នាក់ដែលម៉ែរៀបចំទុកដាក់ឲ្យគេគឺជាមនុស្សល្អគេមានកូននឹងមាន ក្តីសុខណារចនាតែខ្ញុំមិនបានស្រឡាញ់គាត់ផងឲ្យខ្ញុំទៅរស់នៅជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់មិនម៉ែមិនស្រឡាញ់តែដល់ពេលការហើយកូននឹងអាចស្រឡាញ់គេវិញបាននៅជាមួយគ្នាគ្មានក្តីសុខ ម៉ែសុខចិត្តឲ្យកូននឹងលេងលះគ្នាយកប្តីថ្មីមួយទៀតក៏បានដែរណាកូនដើម្បីឲ្យម៉ែនឹងបានកក់ក្ដៅខ្លះណារចនាយាយចង់និយាយឡាក៏ចូលស្អីរឿងដដែលដដែលម៉ែចង់ឲ្យខ្ញុំរៀបការជាមួយនឹងមនុស្សប្រុសដែលម៉ែរៀបចំទុកដាក់ឲ្យនឹងមែនសុំទោសផងណាម៉ែខ្ញុំមិនបានស្រឡាញ់ខ្ញុំស្រឡាញ់បងឆាន់ខ្ញុំត្រូវតែរស់នៅជាមួយនឹងបងឆាន់ទោះខ្ញុំទៅរស់នៅដែលគ្មានទ្រព្យសម្បត្តិចោលខ្លួនក៏ដោយក៏ខ្ញុំមានក្តីសោកដែលរស់នៅជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ដែរ បើម៉ែស្រឡាញ់គេម៉ែចង់ការម៉ែការខ្លួនឯងទេតាចនាម៉ែអូនអូនឯងកើតអីនឹងមិនអត់គេអញ្ចឹងអូនគឺអូនយកស្រាប់ឃើញម៉ែម៉ែគាត់កាំងបេះដូងពេលនឹងមិនដឹងថាគាត់មិនហើយទេនេះអើយ មិនអីទេណាអូនម៉ែអូនឯងប្រហែលជាសប្បាយចិត្តផងពេលដែលអូនឯងចេញពីផ្ទះចឹងផងតោះកុំគិតច្រើនគេមីណាតោះគេមីណា តាធម្មតាមិនស្ដាប់ផងហ្នឹងហ៊ុយបើចង់ងុយទឹកហ្នឹងឲ្យងុយតាំងពីប្រលប់ឲ្យយប់ទៅហើយមួយចោលស្មោះនឹងស្អីមិនចោលគេឃើញមិនអាចោលគេឃើញសាច់ហ្នឹងមែនហើយបងឯងប្រច័នអីក៏ប្រច័នម៉េះគ្មានណាគេមកមើលអូនទេហើយអូនគ្រាន់តែងូតទឹកធម្មតាធម្មតាហ្នឹងគ្រាន់តែរឿងប៉ុណ្ណឹងសោះប៉ុណ្ណឹងប៉ុណ្ណឹងប៉ុណ្ណឹងទៀតណាអីសង្ស័យអើយសង្ស័យអើយចង់អាណាគេឃើញមែនណា ក្របហើយថាមិនអោយងូលនៅតែធ្វើទៀតតោះមិនបាច់មួយបាច់អីតោះជួយទៅផ្ទះវិញហើយកុំអូយវាអាចចិត្តចិត្តចេះមកមកមកមកទៅទៅទៅទៅណែបើចង់ងុយទឹកហ៎ងុយទឹកនៅក្នុងហ្នឹងហើយហាមចេញទៅក្រៅទៅទៀតហ៎បងលើកទឹកឲ្យណាណែ ហើយមើលមុខអញ្ចឹងមានន័យថាម៉េចអត់ពេញចិត្តបងមែនណាឆាប់ទៅលាក់ខោភ្នែកចុះនេះថ្ងៃមុខថ្ងៃក្រោយបើសិនជាបងនៅផ្ទះឬមិននៅផ្ទះហាមធ្វើរឿងអញ្ចឹងទៀតឲ្យចាំណា来，大哥。 រួចកុំថាសោស្អាតចង់មួយទៅហើយកុំថាបងមិនឲ្យមួយតែនេះនៅក្នុងផ្ទះហ่าបងរកកន្លែងក្រៅក្រៅតិចទៅមិនបានទេអីងូតនៅនឹងសាមប្រឡាក់តែអស់ហើយពុកតែមិនខានទេធ្វើរឿងច្រើនណាស់នេះហ៎ប្រឲ្យមួយមួយទៅអេអានេះទៅទឹកហ្នឹងមួយទៅទឹកតាមផ្លែនេះវាស្គូវិញហើយវាខ្លាចតាមនុស្សមិនចង់ធ្វើតាមតាទៅថាមួយទៅណែ ឥឡូវបងឯងចេញទៅក្រៅសិនណាតាចាំអូនងូតអូនងូតនឹងក៏បានដែរហើយចាំងូតហើយចាំស្លៀកពាក់ចេញទៅខាងក្រៅវិញមិនមើលមិនបានទេហ៎នេះបងជាប្តីត្រូវមើលសកម្មភាពប្រពន្ធគ្រប់ពេលចឹងហើយឬមួយក៏ចង់ចេញទៅក្រៅរួចលាក់ជាមួយណាមួយទឹកមួយគ្នាមែនណាហ៎អឺ ឥឡូវនិយាយតិចតួចមិនបានទេបែរខ្នងដាក់ណោះកុំឲ្យដឹងឲ្យសោះណានាង ឯងពួកអក្រផងមានលុយណាតិចណាអូនអូនសុំតោះវាមកវាក្តៅពេកទៅវាទៅជាអញ្ចឹងអឺបងប្រញាប់ទៅងូតទឹកទៅអាយមកញ៉ាំបាយនោះបន្លែនៅលើយកទៅស្លោខ្លះទៅក៏មកអីត្រីអាំងត្រីអាំងត្រីអាំងត្រីអាំងត្រីអាំងរងថ្ងៃម៉ាណាស៊ីតែត្រីអាំងឯងអើយស្លោអីស៊ីខ្លះទៅអាណាមានកម្លាំងមិនបានកោនៅអូយណែ ហើយមិនដឹងឯហ្នឹងមានបានតាណាខ្លះអត់ទេហើយមានអាណាមករកអត់អត់ទេអត់មានផងអូនអូនទៅណាមិនបានបើបងមិនឲ្យអូនចេញក្រៅផ្ទះផងហ្នឹងហើយក៏អត់ហ៊ានចេញដែរបើចេញច្បាស់ជាមានរឿងផ្ទុះផ្ទះអូនអត់ចង់លើបងស្រែកដាក់អូនខាងខាងរងថ្ងៃទេនិយាយចឹងធុញហ៎ត្រូវហើយមនុស្សយើងវាអស់តម្លៃហើយពេលគេនៅមួយយើងគេអស់តម្លៃគេលែងចង់នៅមួយយើងហើយ និយាយបែបហ្នឹងចង់ទាត់ក្បាលបងចោលមែនណាខ្លួនឯងកុំឲ្យបងដឹងថាខ្លួនឯងកំពុងគិតអាក្រក់លើបងណាអូនអូនអាចបានគិតអញ្ចឹងទេណាពួកយើងជាប្តីប្រពន្ធនឹងគ្នាអាយអូនគិតអញ្ចឹងមិនកានកុំគិតច្រើនអីណាអូនថាបងគួរតែទៅងូតទឹកសិនទៅដើម្បីឲ្យតិចខ្លួនអឺឲ្យតែអំបានធ្វើល្អណាប្រចាំតែបងដឹងអូនឯង Còn crew sao hồi nãy Có một đứa crew này Trăm à ចនារចនាអូរចនាចុះជួបបងទៅនេះបងនៅមុខផ្ទះអើយចុះជួបបងទៅមើលនេះបងនៅក្រោមហ៎អើយអ្នកកថាហើយបើលោឡាអីហ៎មុខផ្ទះអញដូចខ្មោចពោឆ្នាំរចនាវាមិននៅឯងចេញទៅហើយកូនស្រីយើងក៏មិនចង់ជួបឯងដែរ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 រ៉ូម៉ាណូក្លិនជោគជ័យរបស់បរោដីក្រូម៉ៃអភិវឌ្ឍជាមួយរូបមន្តកាន់តែល្អ Complete Nutri ឃើញប្រហែលខ្ញុំមករចនាមិនចង់ជួមកពីម៉ែឯងដាក់ខ្នោះលើផ្ទះឯងវាត្រូវជាងឯងនិយាយមិនដាក់អីយើង រីយើងនៅលើផ្ទះទោះបីជាយើងនេះមិនចង់ឲ្យកូនស្រីយើងមកជួបឯងក៏យើងមកធ្វើរឿងព្រៃផ្សែងចឹងដែរចេញទៅបញ្ចាំចេញទៅផ្ទះយើងនេះមិនស្វាគមន៍មនុស្សឆ្លោយនឹងចឯងចឹងដែរចេញទៅស្វាគមន៍មិនស្វាគមន៍ចាំមើលតែខ្ញុំខ្លាចជាប្តីរបស់រចនាខ្ញុំនឹងចូលផ្ទះនេះចាំមើលម៉ែឯងនិយាយពីនេះបានទៀតអត់ចាំមើលប្រយ័ត្នម៉ែឯងស្ដាយក្រោយហ៎ ឯងទេមិនលើអីអត់មកចាប់កែមិនឡើងនឹកស្មានទេមានគេនេះចង់ឲ្យកូនស្រីតែឯងហ្នឹងមួយថ្ងៃមួយថ្ងៃអត់ធ្វើអីឮថាតែតររឿងគេពេញភូមិតែឥឡូវចាញ់អាឆាប់ប្រទេសយើងហ្នឹង មានសន្តានមានប៉ុណ្ណឹងហើយឯងនៅតែត្រូវអង្គុយវាទៀតហ៎រចនាម៉ែនៅតែនិយាយដដែលដដែលគឺថាមិនអោយឯងហ្នឹងណារៀបការជាមួយវាទេបើសិនជាវាជាមនុស្សល្អគឺម៉ែមិនខាត់ខានស្នេហាឯងទេប៉ុន្តែវានេះក្រក៏ក្ររៀនសូត្របានតិចហើយចរិតទៀតក៏ឆេវឆាវតើឯងនេះអាចទៅរស់នៅជាមួយវាយ៉ាងម៉េចបានទៅហ៎រចនា ចុះម៉ែនេះចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចបើខ្ញុំមិនដែលឃើញគាត់អាក្រក់ផងណានេះប្រហែលជាម៉ែម៉ែស្អប់គាត់ទៅម៉ែប្រើអារម្មណ៍ស្អប់ហ្នឹងឯងយកមកវាតម្លៃមនុស្សទៅធ្វើស្អីមិនដែលត្រូវចិត្តម៉ែសោះនេះណាឯងកាត់ជើងវាហើយព្រោះមកដាក់ម៉ែហ៎ម៉ែម៉ែនិយាយនេះណាព្រោះតែម៉ែស្រឡាញ់ម៉ែបារម្ភពីឯងបើសិនជាវាយន់ឯងទៅនៅជាមួយនោះនៅជាធ្លាក់នរកទាំងរស់ចិត្តតែវចនា ម៉ែបារម្ភហ៎បើម៉ែបារម្ភម៉ែនៅខ្ញុំម៉ែពេញម្ដងពួកខ្ញុំទេខ្ញុំជឿថាបងឆាន់ហ្នឹងគាត់ស្រឡាញ់ខ្ញុំស្មោះហើយតែនៅមួយគ្នាយូរយូរទៅគាត់មិនដូចអីដែលម៉ែគិតទេ rồi luôn ơi Tần ngôi tần tháo cho gì ơi កម្លាំងអត់ប្រយោជន៍នេះគ្រាន់តែខ្លោចប៉ុណ្ណឹងសោះបេះចេញទៅវាចាប់រឿងបាត់ទៅហើយនេះសំបីលួយទាំងអញហ្នឹងគឺតែអញរស់នឹងច្រើនមែនមើលទៅនេះត្រីខ្លោចចឹងអាណាស៊ីកើតសំបីឆ្ងាយក៏វាមិនស៊ីដែរហឺរាល់ថ្ងៃនេះអញសួរដូចឆោតនឹងអញចេះគិតអីចេះធ្វើអីអត់នេះហ៎ហ៎ស្រីចម្រៃស្រីគេទៅទេគេចេះធ្វើដែរសុំតែត្រីខ្លោចបាយកញ្ឆៅអាណាក៏ស៊ីកើតហ៎ ឥឡូវវាផ្សឹងបើអញដឹងថាយកប្រពន្ធមកវាអញ្ចឹងអញមិនយកទេក៏មិនមានថ្ងៃដាក់លើហឹងដល់ធុករយថ្ងៃមែនទេហើយអើយ មប្រហើនរបស់យើងប្រយ័ត្នត្រូវចឹងទៀតណាកាត់ខំមួយថ្ងៃណាកាត់ខំមួយជីវិតយើងស្ដាយយើងស្ដាយខ្លាំងណាស់ដែលយើងមិនព្រមស្ដាប់តាមម៉ែយើងថាឯងគឺជាមនុស្សចំមិនសិទ្ធមកពីយើងនេះវាងប់ណាស់ជាមួយនឹងឯងខ្លាំងពេកតែយើងមើលឃើញឯងនេះជាដុំអាចច្រឡំណាស់ជាដុំពេកយើងស្ដាយយើងស្ដាយគ្រប់យ៉ាងលេចឯងមុតមុតមកនិយាយមកទៀតនិយាយមកញ៉ាំអញចាអស់មក នៅបែបនេះឲ្យបងស្ងប់ចិត្តណាត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យផ្ដល់ឡៃឡោដល់កូនរបស់អ្នកដើម្បីធម្មពលនិងភាពជោគជ័យអង្គសងទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍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 ទៀតទៅឡើងខ្ញុំទៅសុំមកខ្ញុំខ្ញុំគឺជាប្រពន្ធមកណាខ្ញុំមិនជាសត្វមកឲ្យបងតែច្បាស់ចឹងទេសុំមកឡើងខ្ញុំទៅអើយដោះលេងនឹងឯងហីលើនឹងឯងទៅជួបម៉ែនឹងឯងជួបកូនប្រសាបងម៉ែនឹងឯងមើលទៅទៅឡើងរបស់នឹងឯងហ៎ Duy Phương chứ Miệng ai khăn anh mẹ Hả? Miệng ai khăn anh mẹ anh Hả? កុហកនាងមើលថាតបអញនាងហៅម៉ែនេះឲ្យជួយឲ្យយើងជឿនឹងឯងមិនកើតទេនាងឯងនៅក្នុងផ្ទះនេះល្អហើយនាងឯងធ្វើជាឆ្កែចូលចង្វាក់ក្នុងផ្ទះនេះទៅនាងឯងគ្មានសិទ្ធិណាទេ យំយូរហើយស៊ីបាយសិនទៅស៊ីហើយខ្ញុំយំទៀតអើយណែអញធុញស៊ីអត់ទេយើមិនស៊ីសុំវងបងឆានលែងអូនទៅណាអូនជាប្រពន្ធបងណានេះបងភ្លេចហើយអីកាលដែលយើងស្រឡាញ់គ្នាដំបងបងសន្យាយ៉ាងម៉េចខ្លះជាមួយនឹងអូនហើយមើលពេលនេះ បងធ្វើអញ្ចឹងដាក់អូនលេងអូនតាណាបងឆែមអូនសុំវណែអញប្រាប់ឲ្យស៊ីបាយអញមិនបានលេងសើចទេណាចង់ខ្លាចជាខ្មោចយាយប្រទេសអានឹងមែនហ៎ស៊ីទៅហ៎ណែអញបាននិយាយលេងទេណាស៊ីទៅតាមមកស៊ីបាយស៊ីស៊ីទៅថ្ងៃស៊ីទៅ gì đâu Mình gì mà đây à? Đứa bỏ đi ngay à? ngồi ở nâng tôi Ôi Trọng xanh Trong Trong xong ta bắt tục tận tịch bàn ơn Phụ Tam bị lừng nghĩ đỏ lời nên Trong mà tỏa mang cho bắt tục tận đo ngay À lời Trong thỏa lệnh bàn này Trong chơi khăn ấy ណែអញមិនល្ងងលេងនឹងឯងចេញទេណានាងភ្លឺបូននឹងឯងជួយជូននោមនឹងឯងជួយនោមនឹងទៅបងខ្លាចតែខ្ញុំរត់មែនទេបើគ្រាន់តែរឿងប៉ុណ្ណឹងបងមិនចាំបាច់បារម្ភទេខ្ញុំអត់ទៅណាចោលបងឯងទេផ្លេចនៅតែខ្ញុំធ្លាប់សន្យាជាមួយនឹងបងថាម៉េចទោះជាយ៉ាងណាក៏ខ្ញុំមិនទៅណាចោលបងដែរហើយពួកយើងក៏ធ្លាប់បានស្បត់ជាមួយគ្នាដែរមែនអត់ថាយើងនឹងរស់នៅជាមួយគ្នា មិនទៅណាចោលគ្នាទេខ្ញុំហ៊ានសន្យាណាតែពេលនេះបើអាចជួយជួយខ្ញុំទៅបន្តិចទៅខ្ញុំទ្រាំលែងបានហើយគ្មានថ្ងៃទេគុំសង្ឃឹមតែអញចាញ់បោកអ្នកឯងសោះគុំសង្ឃឹមតែនាងបងឆានក្រៃបងស្រឡាញ់ខ្ញុំមិនចឹងអីមិនក៏បងធ្វើរឿងបែបនេះដើម្បីខ្ញុំមិនបាននេះខ្ញុំស្រឡាញ់បងឯងខ្លាំងណាស់ តើខ្ញុំហ៊ានធ្វើរឿងបែបនេះតែរត់ចោលផ្ទះរត់ចោលម៉ែដើម្បីមិននៅជាមួយនឹងបងឯងអញ្ចឹងប៉ុណ្ណឹងហើយបងនៅគិតថាខ្ញុំចង់តែចោលបងទៀតទេមនុស្សដែលគេស្រឡាញ់គ្នាគេមិនធ្វើបាបគ្នាអញ្ចឹងទេណាបងឆាន់ណាណាបងឆាន់ណាអើយឆាប់ទៅហើយក៏ឆាប់មកវិញណា ឯងណាហេតុអីមកនឹងឯងធ្វើដាក់យើងដាក់អញ្ចឹងនឹងឯងទៅទៅចោលយ៉ាងម៉េចដល់មានស្រ័យទៅមានដល់ជួយឯងស្រ័យយើងស្រ័យទៅមានស្រ័យទៅមានអីដល់សុំចេញមានអីដល់ណាឈប់វាយគ្នាទៅបងណាយើងអាចនិយាយគ្នាបានតាមសម្រួលណាណាជួយយើងខ្ញុំចេញទៅបងយាយបងវិញជួយខ្ញុំផងជួយ ឈប់វាយឈប់វាយស្រីទៅណាបងណាណាឈប់ចូលចូលអូបងអូនចប់ទៅបងហ្នឹងហើយយាយគ្នាថាខ្ញុំរកបានទេបងណាអូបងអូនបងជួយផងជឿអត់មានអីចូលបាក់ចូលខ្ញុំទៅបងចប់ទៅជួយផងអើយអត់ងាយអាណិតគ្នាបងណាគ្នាស្រីណាបង ខ្ញុំឯងដែលសម្រេចចិត្តរត់តាមប្តីចៅមសៀតបែបនេះព្រោះតែស្រឡាញ់ព្រោះតែងប់ងល់នឹងគេខ្លាំងក៏ត្រូវដើរផ្លូវខុសហើយលទ្ធផលដែលទទួលបាន គឺត្រូវជួបរឿងបែបនេះមិនខុសអីពីកំពង់ច្រានខ្លួនឯងឲ្យធ្លាក់ចូលជ្រោះទេខ្ញុំសុំទោសម៉ែខ្ញុំខុសហើយខ្ញុំមិនគួរធ្វើតាមដំណឹងចិត្តមិនស្ដាប់ម៉ែ មករស់នៅបែបនេះទេសុំទោសណាម៉ែ